ក្នុងការអប់រំចម្រើនវិបស្សនាដកនៃសកាយតិដ្ឋិសេចក្តីប្រកាន់តែខ្លួនយើង ឬក៏ខ្លួនអ្នកដតីហ្នឹងហ្នឹងឯងគឺក្រំតែបញ្ញត្តិទៅទេចឹងបញ្ញត្តិទៅលើវត្តដាក់ដែលមានកិលេសវត្តដាក់ហើយកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមាន វិបាកខណ្ឌហ្នឹង ហើយក៏បញ្ញត្តិមួយខ្សែមួយខ្សែហ្នឹងថាមួយអង្គមួយអង្គម្នាក់ម្នាក់ចឹងទៅហ្នឹងហើយតតែបញ្ញាឃើញក្នុងវត្តដាក់ដែលប្រព្រឹត្តទៅអញ្ចឹងបានបញ្ញាហ្នឹងបានដឹងពីការអស់ទៅនៃវត្តដាក់ហ្នឹងគឺការអស់ទៅនៅអវិជ្ជានឹងឯងដោយ វិជាកើតឡើងវិជាដែលធ្វើឲ្យអាសវៈអស់ទៅនោះហៅថាអាសវៈខយៈវិជាហ្នឹងវាមានបញ្ញាដឹងថា ការអស់ទៅនៃអវិជ្ជាហ្នឹងគឺមានមានបដិបទាដោយពិតហើយតណ្ហាបាទានហ្នឹងក៏រលត់ទៅអញ្ចឹងការកើតឡើងនៃកម្មហ្នឹងក៏អត់មានដែរ អត់មានការកើតឡើងនៃកម្មទេព្រោះវារលត់អវិជ្ជាតណ្ហាបាទានអញ្ចឹងការដែលមិនមានកម្មភពកើតឡើងឧបបត្តិភពក៏មិនមាននឹងឯងចឹងការដែលមិនមានភពនឹងភវៈនិរោធោនិព្វានន្តិចឹងគឺក្នុងការដែលអប់រំបញ្ញាបានដឹងនៅ ក្នុងសង្ខារលោកនឹង ជាដំបងដំបងមកហ្នឹងក្រោយមកបានឃើញអំពីការអស់ទៅនៃសង្ខារលោកហ្នឹងអញ្ចឹងទៅបានញៀនក្នុងសន្តិបត្តិនឹងឯងចឹងបានសម្រេចទៅតាមការដែលបានស្ដាប់មកនឹងឯងសវណ្ណញាណហ្នឹងគឺបានចេះដឹងក្នុងព្រះនិព្វាន ដែលជាសន្តិបត្តិហ្នឹង មិនតាន់បាននៅព្រះនិព្វាន ជាអារម្មណ៍ទេ តែវិបស្សនាញាណហ្នឹងក៏អប់រំស្រាវជ្រាវរាវរោគសេចក្តីពិតនឹងឯងតលតែបានឃើញនៅព្រះនិព្វានហ្នឹងជាច្បាស់ចំពោះព្រះនិព្វានហ្នឹងគឺមានព្រះនិព្វានហ្នឹងជាអារម្មណ៍ទៅបានហ្នឹងគឺលំដាប់លំដោយនៃបញ្ញាទាំងតាំងពីដែលឃើញបដិច្ចសមុបាទធัวហ្នឹង ធ្វើឲ្យអស់នៅវិចិកិច្ឆាអស់ការសង្ស័យទៅក្នុងខណ្ឌអតីតខណ្ឌអនាគតខណ្ឌបច្ចុប្បន្នអីអីហ្នឹងដែលតកតងនឹងសកាយតិថៈហ្នឹងដែលនាំឲ្យមានវិចិកិច្ឆាសង្ស័យពីរឿងខ្លួនឯងហ្នឹងអាហ្នឹងគឺត្រូវលះបង់ដោយអំណាចនៃបច្ចយៈបរិកហញាមកណាឬក៏ធម្មថតិញាមដែល គឺក្នុងការដែលបញ្ញាឃើញបដិច្ចសមុបាទធัวហ្នឹងដែលគូបងរតនាមកវៈធម្មកថារបស់គាត់ហ្នឹង គឺមិនតាន់សម្រេចសោតាបត្តមៈយ៉ាងណាក៏ដោយក៏ប៉ុន្តែបញ្ញាញាណនឹងធ្វើឲ្យបានដឹងថា ព្រះខ័យណាស្របមាន ដែលប្រថុយណាស្របនឹងមិនតាក់តែងនៅអភិសង្ខាគឺកម្មនឹងឯងធ្វើឲ្យបានដឹងថាមានអ្នកត្រាស់ដឹងមានបុគ្គលដែលអស់រាគៈទោសៈមោហៈมันមានការតាក់តែងនៅអភិសង្ខាគឺកម្មនឹងមានជាប្រខេណាស្របនឹងគឺដោយមានវិបស្សនាញាណនឹងកើតឡើង បានដឹងអំពី ការកើតឡើងនៃកម្មអាចារ្យឃើញឃើញការកើតឡើងនៃកម្មហ្នឹងវាតកតួងទៅនឹងអវិជ្ជាតណ្ហាបាទានហ្នឹងបាន ជាបច្ច័យញ៉ាំងកម្មឲ្យកើតឡើងតែអ្នកធ្វើកម្មអត់មានទេពីព្រោះលស្សកាយៈទិដ្ឋិតាំងពី នាមរូបបរិច្ឆេទញ្ញាណមានតែនាមរូបអញ្ចឹងមានអ្នកណាធ្វើកម្មប៉ុន្តែកម្មមាន ដោយសារមានបច្ច័យរបស់កម្មហ្នឹង វាតកតួងទៅនឹងតណ្ហាចឹងចឹងក្នុងអាហារសោតដែលព្រះអង្គទ្រង់ប្រកាសសម្ដែងពីការកំណត់ដឹងនៅមโนសញ្ចេតនាហានេះក៏ជាការកំណត់ ដឹងនៅតណ្ហា3ហ្នឹងហ្នឹងគឺហោហែមកដល់បតមង្សសោតអំពីការកំណត់ដឹងកវលង្ការាហាក៏ជាការកំណត់ដឹងនៅកាមគុណ5 ដោយអនាគានិមៈកំណត់ដឹងនៅភាសាហាក៏ជាការកំណត់ដឹងនៅវេទនា3ដោយអរហត្តមៈកំណត់ដឹងមโนសញ្ចេតនាហាក៏ជាការកំណត់ដឹងនៅតណ្ហា3នឹង ដោយអរហត្តមៈកំណត់ដឹងនៅវិញ្ញាណាហាក៏ជាការកំណត់ដឹងនៅនាមរូបដោយអរហត្តមៈហ្នឹងឯងកំណត់មโนសញ្ចេតនាហានេះ ក៏ជាការកំណត់ដឹងនៅតណ្ហា3ហ្នឹងគឺមកពីឃើញការកើតឡើងនៃកម្មហ្នឹងព្រោះអាស្រ័យតណ្ហាជាបច្ច័យតលតែឃើញតណ្ហាហ្នឹងជាបច្ច័យនឹងឯងចឹងបានឈ្មោះថាបានឃើញការកើតឡើងនៃកម្មនឹងឯងបើដូចជាប្រខៃណាស្របព្រះអង្គក៏ធ្វើកម្មដែរប៉ុន្តែមិនមែនជាអភិសង្ខារ នឹងឯងពីព្រោះវាអត់មាន អំណាចនៃតណ្ហា ដែល ធ្វើឲ្យ សកម្មភាពកើតឡើង ជាពូជជាការតាក់តែងនៅគប់ថ្មី ជាការនាំឲ្យមានផលវិបាកដោយសារវាអត់មានតណ្ហា ដែលនាំឲ្យ មានសកម្មភាពនឹងកើតឡើងអញ្ចឹងគឺថាអព្យាកតកម្មតែប៉ុណ្្នឹងទេក្នុង ប្រខ័យណាស្របហ្នឹង អត់មានកម្លាំងតណ្ហាអីញ៉ាំងកម្មនឹងឲ្យកើតឡើងទៅទេអញ្ចឹងគឺការដែលបានដឹងនៅមโนសញ្ចេតនាហា គឺអភិសង្ខាគឺកម្មហ្នឹងជាការកំណត់ដឹងនៅតណ្ហាតណ្ហាឃើញអវិជ្ជា ដែលនាំឲ្យកើតមាននៅតណ្ហានឹងឯងដោយសារតែការដែលមិនដឹងក្នុងអរិយសច្ចៈធัวនឹងមិនដឹងក្នុងនាមរូបនឹង ចឹងទៅក៏វាមានការចាប់ប្រកាន់នាមរូបហ្នឹងចឹងប៉ុណ្ណាដែលមនុស្សយើងមើលមើលមិនមែនចាំបាច់អីត្រូវតែ ចាប់យក នាមរូបនឹងមកធ្វើជាខ្លួនយើងរវល់ខ្វល់ទំនុកម្រងចំបីបាច់មើលថែ ប្រកែប្រកាន់ហួងហែងអញ្ចឹងទេ មិនចាំបាច់តល់អញ្ចឹងទេចឹងហ្នឹងហើយប៉ុន្តែនឹងដោយអវិជ្ជាដែលមិនដឹង ចឹងទៅក៏វាឲ្យកើតសេចក្តី ប្រកម្មទៅវាមានតណ្ហាត្រូវការឯងចឹងទៅសកម្មភាពវាត្រូវកើតឡើងហើយទៅតាមអំណាចនៃតណ្ហាហ្នឹងត្រូវការអីត្រូវធ្វើអីដើម្បីឲ្យបានតាមតណ្ហាឧបាទានហ្នឹងនឹងឯងចឹងហើយវាតេតួងនៅក្នុងការដែលមិនដឹងនៅនាមរូបនឹងឯង ហើយចាប់យកមកធ្វើខ្លួនអញ្ចឹងទៅមើលដូចយើងរៀនក៏យើងរៀនតាមនឹងចិត្តចេតសិករូបហ្នឹងខ្លួនយើងហ្នឹងអ្នកដតីក៏តែចិត្តចេតសិករូបឬក៏ជាបញ្ញខណ្ឌហ្នឹងបើយើងចង់និយាយតែមួយគឺសភាវៈធម៌យើងនិយាយថាពីរវាចែកទៅ សភាវៈហ្នឹងជារូបធម៌មួយជានាមធម៌មួយហើយបើយើងចង់និយាយថា3គឺចិត្តចេតសិករូប ហើយយើងចង់និយាយថា4គឺកាយវេទនាចិត្តធម៌យើងនិយាយ5ឧបាទានខណ្ឌ5យើងនិយាយ6បញ្ញខណ្ឌតាមលោក6នឹងចឹងទៅនឹងដូច្នេះគឺអាការដែលចាប់យកសភាវៈធัวហ្នឹងឬក៏ថាជារូបធัวនាមធัวហ្នឹងមកធ្វើជាខ្លួនហ្នឹងដែលធ្វើឲ្យរវល់ហើយមើលមើលនាមរូបដូចតែគ្នាទេ ដែលយកមកធ្វើខ្លួនយើងហើយនឹងដែលយើងសម្គាល់ថាអ្នកដតីហ្នឹងដូចតែគ្នាហ្នឹងប៉ុន្តែជាមួយនឹងអ្នកដតីអីហ្នឹងប្រែតព្រៀនបិទបៀទៅទ្រព្យសម្បត្តិនឹងឲ្យប៉ណេះប៉ណោះអីចឹងហ្នឹងឯងហើយអាចដល់ទៅកំណាញ់ទៀតផងហើយស្រាប់តែដល់មកជាមួយនឹងខ្លួនឯង10000ដុល្លារក៏បានជូនទាំងអស់ 50ម៉ឺនក៏ជូន1លានក៏ជូន1000លានក៏ជូនទាំងអស់ហើផ្ទះសំបែងប៉ុណ្ណាប៉ុណ្ណីបិទមាសទៀតនឹងឯងមានមាសមាន ប្រាក់បិទបន្ទប់ទឹកទៀតទទួលភ្ញៀវបង្អួតបង្អអីគេខ្លះតាមនឹងអញ្ចឹងទៅគឺថា ទំនប់បំរុងខ្លួនឯងនឹងមែនទេទៅតែហ្មងទៅឲ្យឲ្យវាមានជាតួខ្លួនឯងមែនទេទៅអត់វាដូចតែអ្នកដតីអញ្ចឹងខ្លួនយើងហ្នឹងគ្រាន់តែនេះចាប់យកមកធ្វើខ្លួនតើប៉ុន្តែដែលចាប់យកមកហ្នឹងគឺចាត់ចេតសិករូបដូចដែលយើងសម្គាល់ថាអ្នកដតីអញ្ចឹងមាន ខ្លួនយើងឯណាមែនទេអានឹងវាដោយចាប់យកមកធ្វើជា ខ្លួនយើងត្រូវទទួលទៅរុនកម្មក្នុងការបំរើខ្លួនឯងហ្នឹង ដោយសារតែការមិនដឹងនឹងតែប៉ុណ្្នឹងទេចឹងបើបានតែដឹងទៅអប់រំតាមពុទ្ធព្រះអង្គទៅធូរស្រាលតាមនឹងហើយនឹងឯងមិនចេះតែហត់នឿយអីក្នុងការបំរើបញ្ញខណ្ឌនឹងរហូតដល់ទៅប្រព្រឹត្តក្នុងបញ្ញវរាប្រព្រឹត្តអកុសលកម្មអីអីទៅទេនឹងឯងនៅ ក្នុងការដែលធ្វើទានរសាសិលអីអីអប់រំចម្រើនសេចក្តីស្ងប់ មានបញ្ញាអីអីទៅតាមនឹងធូរស្រាលនៅសកាយៈទិដ្ឋិនឹងបដើបដើទៅតាមនឹងទាំងអាចឲ្យទានរសាសិលចម្រើនភាវនាអីបាននឹងអានឹងវាធូរស្រាលនៅសកាយៈទិដ្ឋិខ្លះហើយនឹងឯងរហូតដល់មកមានវិបស្សនា ដែលត្រូវលះបង់សកាយតិថិនឹងដោយតទាំងកបហានៈនឹងយើងធ្លាប់ស្ដាប់ធ្លាប់ឮពាក្យទាំងអស់នឹងឯងក្រំតែថាគូបងក៏ បញ្ជាក់អំពីការដែលបដិបត្តិពិតពិតមិនមែនយើងគ្រាន់តែយក បញ្ញាថ្នាក់ស្ដាប់នឹងមកធ្វើជាបានការមកជាសេចក្តីសម្រេចពោលថាអីទៅទេគឺត្រូវមានបញ្ញាជាច្បាស់ទៅ នៅក្នុង សភាវៈធัวនឹងក្នុងលោកនឹងខណ្ឌតលោកនឹងហ្នឹងឯងដោយ ពន្លឺនៃបញ្ញារណដ្ឋិបញ្ញាសមាអាភិពន្លឺអ្វីស្មើដោយពន្លឺបញ្ញាហ្នឹងមិនមានហ្នឹងឯងអញ្ចឹងគឺការដែលពុទ្ធបរិស័ទយើងមានសេចក្តីទុកតកតងទៅនឹងសេចក្តីត្រូវការប្រាថ្នាវៃវៃសពគ្រប់ដើម្បីឲ្យខ្លួនយើងនឹងឯងមានបាននឹង ដើម្បីប្រៀបនឹងអ្នកដតីអីអីទាំងអស់ហ្នឹងក៏ប៉ុន្តែថាសេចក្តីសុខតាមផ្លូវចិត្តមិនចាំបាច់ថាតលតែយើងមានអ្វីអ្វីបានសពគ្រប់ព្រៀបផ្ទឹមទៅនឹងអ្នកដតីអីទេចាំនឹងឯងគឺអ្នកដតីមានអ្វីអ្វីសម្បត្តិក្នុងโลกហ្នឹងក៏សមទៅតាមបច្ច័យសមទៅតាមបុណ្យរបស់គាត់ទៅ ត្រឹមតែយើងមិនចំណែនប៉ុណ្ណឹងមើលមើលយើងចំណេញប្រាក់រាប់ម៉ឺនរាប់លានដុល្លារនោះគណាដល់យើងខំប៉ុណ្ណឹងប្រជែងឲ្យមានរាប់ម៉ឺនរាប់លានដុល្លារទៅក៏មិនមែនតាន់បានសុខស្ងប់ទេព្រោះយើង នៅប្រជែងតទៅទៀតនៅមានអ្នកមានជាងនឹងទៀតយើងត្រូវប្រជែងទៅទៀតម្ល៉េះហើយទីបំផុតគឺយើងត្រូវស្លាប់ទៅ ទាំង ការប៉ុណ្ណឹងប្រជែងទាំងសេចក្តីដឹងខ្លួនថាខ្វះខាតនឹង នឹងឯងក្រំតែយើងយល់ត្រូវទៅ លើការដែលអ្នកដតីមានបានអីអីនឹងសំរុំទៅតាមហេតុជួនកាលគាត់អាចធ្វើជាមួយព្រះវិជ័យកពុទ្ធឬក៏ព្រះសម្មាសម្ពុទ្ធជាតិណាណាអីហ្នឹងប៉ុនហ្នឹងវានៅ បន្តមកឲ្យផលចឹងទៅត្រឹមតែយើងយល់ត្រឹមត្រូវប៉ុណ្ណឹងកំចាត់បងនៅ អាការចំណែនបានប៉ុណ្ណឹងគឺថា យើងរស់នៅជាសុខដោយអត់ចាំបាច់ថា បណ្ណាំងប្រជែងអីទៅ ធ្វើជាសិទ្ធិសិទ្ធិនីអីទៅទេហើយមានចិត្តដូចថាមុទិតាទៅថែមទៅទៀតផងមានមាន ព្រំធัวនៅ ក្នុងចិត្តសន្តាននេះជាជំរក់ដល់ប្រសើរនៃចិត្តនៃជីវិតនេះបានសុខបានតិចទៅមើលមើលចំណេញប្រាក់បណ្ណាអត់ចាំបាច់តលមាន10000 100000 1លាន ឬក៏រាប់ពាន់លានដូចដូចសិទ្ធិដូចមហាសិទ្ធិអីណាអត់អត់ចាំបាច់តលមានអញ្ចឹងបានយើងថាសពអីណា វាមិនទាំងសពផងទេប៉ុន្តែអត់បានដូចគាត់ទេប៉ុន្តែបែរទៅជាសពដោយសារអីដោយសារការដែលយើងមិនមិនចំណែននឹងឯងមិនចំណែនជាមួយនឹងការមានបានលៀបយោះអីអីរបស់អ្នកណាអ្នកណាអីអីហ្នឹងហើយដោយដោយយើងយល់ថា ការដែលមានបានហ្នឹងសិតតែត្រឹមត្រូវទៅតាមបច្ច័យណាសិតតែមានហេតុត្រឹមត្រូវយើងយល់ត្រូវប៉ុណ្ណឹងទៅក្នុងចិត្តហ្នឹងវាអត់មានភាពភ្នំខ្នាញ់អីកើតទុកមិនសុខចិត្តជាមួយនឹងការមានបានរបស់អ្នករតីទេហើយជីវិតរបស់យើងវាមិនចាំបាច់តលតែមានបានប៉ុណ្ណឹងបានរស់បានឯណាគណា វាតេតួងទៅនឹងការកំណត់ដឹងបច្ច័យ4ក្នុងការប្រើប្រាស់ដោយប្រគុណម្ចាស់កំណត់ដឹងក្នុងបច្ចយៈសន្និសិទ្ធសិលចឹងទៅចឹងមានចាំបាច់ច្រើនអីទេមើលតែស្ដាច់ចក្រពតព្រះអង្គនៅតែលះបង់មកបួសជាភិក្ខុមួយអង្គបានហើយមានសេចក្តីសុខព្រឹត្តទៅដោយនេកមៈសុខវិវេកសុខឧបសមៈសុខ រហូតដល់ទៅសម្ពោធិសពទៅទៀតមានតេតិននឹងសម្បត្តិរតនៈស្ដេចចៈអីអីបានឲ្យសុខនឹងឯណាព្រះអង្គមានសេចក្តីសុខរហូតសម្រាប់ព្រះរហ័តដូចជា ព្រះសង្ឃថេរៈអីអីហ្នឹងក្នុង សម័យកាលព្រះអរិយមេត្រីនោះ ក្នុងចក្រវត្តទេសោតដែលព្រះអង្គសម្ដែងនឹងនឹងឯងដូច្នេះជាការបញ្ជាក់ឃើញថាមិនចាំបាច់បានសម្បត្តិអីក្នុងលោកនឹងទៅច្រើនទេ សម្បត្តិគឺព្រមចរិយធัวនេះឲ្យសេចក្តី សុខដល់ប្រសើរសេចក្តី សុខដល់លើសដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែង ថាតថាគតពោលថាមិនកបីខ្លាច នៅសេចក្តីសុខនឹងទេ នឹងឯងបើសេចក្តីសុខនឹងវាប្រសិជ្ជៈទោសវាមិនមែនដូចជាសេចក្តីសុខក្នុងបញ្ញកម្មគុណសុខនឹងវាមិនស្អាតទេវាប្រព្រឹត្តទៅដោយអំណាចនៃឆន្ទរាគៈបានអីស្អាតបើវាប្រឡាក់ទៅដោយកិលេសនឹងដោយឆន្ទរាគៈសេចក្តីត្រេកអរនឹងជាទឹកខ្មុំដែលលាយទៅដោយឆ្នាំពឹសផ្អែមមាត់បានមួយផ្លេតក៏ដល់នៅសេចក្តីស្លាប់ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់ព្រះអង្គត្រាស់ថាជាសេចក្តីសុខ ដែលគួរខ្លាចនឹងពុទ្ធិកាត្រាស់ថា គួរឲ្យខ្លាចយើងយើងយកពុទ្ធិកាមកពិនិត្យមើលចឹងក្នុងកម្មភពយើងនឹងមើលដែលទទួលទុកទោសណាពេញកាមភពនឹងអបាយភូមិនឹងទាំងមនុស្សយើងសោកសៅសពគ្រប់ទាំងអស់នឹងបើមិនមែនជាទោសរបស់កាមទេ ទុកទោសនឹងកើតពីណាមកនឹងឯងហើយវត្តដាក់សង្សារនឹងទាំងដែល មនុស្សយើងសប្ថ្ងៃហ្នឹងផាត់ចោលទៅហើយវត្តសង្សារហ្នឹងមិនយកមកគិតមិនយកមកនិយាយអីទេមិនមិនបានឃើញភ័យក្នុងវត្តដាក់ហ្នឹងទេនឹងឯងគឺចេះខ្លាចទុកតែក្នុងបច្ចុប្បន្នអីហ្នឹងរបៀបដូចផ្លាខ្មុំឬសណក់អីដែលបង្វែងខំដំដីខំដំបងអីដែលគេគប់ដែលគេវែងមកអាសេចក្តី ទុកក្នុងអត្តភាពដែលកើតហើយនឹងណាអានឹងឯងភ័យខ្លាចឯក្តីទុកដោយអវិជ្ជាទៀតខ្លាចទុកដោយអវិជ្ជាមិនមែនកំណត់ដឹងទុកដោយបញ្ញាទេអានឹងខ្លាចទុកនឹងដោយអវិជ្ជានាំឲ្យប្រាថ្នាសេចក្តីសុខនឹងដោយតណ្ហានឹងទៅតែម្ដងចឹងត្រូវការសេចក្តីសុខនឹងដោយតណ្ហាគឺធម្មតាការអប់រំបញ្ញាក្នុងសាសនានឹងគឺកំណត់ដឹងទុកលះតណ្ហាប៉ុន្តែនេះ វាវាជារឿងអវិជ្ជាមិនមែនកំណត់ដឹងទុកទេគឺចង់លះទុកហើយក៏ពូន នៅតណ្ហា ដែលជាហេតុនៃសេចក្តីទុកនឹងទៅវិញអញ្ចឹងវាអត់មានយករឿងຕົកទោសវត្តសង្សារអីមកនិយាយគ្នាកើតទេអត់អត់មាន ស្ដាប់គ្នាបានទេទៅនិយាយឬវត្តសង្សារគឺថាមិនមិនដឹងស្អីទៅតែហ្មងចឹងគឺនិយាយតែពីរឿងដែលថាຕົកបន្តិចបន្តួចនៅក្នុងអត្តភាពដែលកើតមកជាមនុស្សហើយនេះ នឹងឯងមិនអាចកំណត់ដឹងសេចក្តីទុកនឹងហើយតាំងមមនៅ ក្នុង ព្រះមច្ចរិយធัวទេនឹងឯងគឺយ៉ាស់យោយរំអាស់រំអួយ ដើម្បីថានឹងទៅរកសេចក្តីសុខចេះវិញចុះវិញអីចឹងមកនឹងឯងចឹងនឹងឯងមិនអាចទទួលសេចក្តីទុកបន្តិចបន្តួចនឹងបានលះបង់ព្រះមច្ចរិយធัวនោះដោយមិនខ្លាចទុកក្នុងវដ្តសង្សារនោះដែលព្រះអង្គទ្រង់សម្ដែងប្រៀបដោយការ ចាក់ដោយលំពេងអីអីហ្នឹងមើលនឹងឯងហើយសេចក្តីទុកយើងនឹងវាមានបានប្រមាណលំពេងហើយយើងមិនអាចនឹងប្រព្រឹត្តព្រះមច្ចរិយធម៌បានពិតមែនហើយវាអត់មាន ការរួចផុតចាក់ទុកដោយសារការចាក់ដោយលំពេងមួយ ថ្ងៃ300លំពេងរហូត100ឆ្នាំទេប៉ុន្តែព្រះអង្គរំលឹកនឹងឲ្យឃើញភ័យក្នុងវត្តដាក់ហើយព្រះអង្គរំលឹកថាអ្នកទាំងឡាយក៏បីប្ររពក្តីជាយាមដើម្បីត្រាស់ដឹងនៅអរិយសច្ចធម៌ នឹងឯងហើយការប្រកបដេជាយាមដើម្បីត្រាស់ដឹងអរិយសច្ចធัวគឺប្រព្រឹត្តព្រមចរិយធัวនឹងឯងប្រព្រឹត្តព្រមចរិយធัวគឺត្រូវមានសេចក្តីអត់ធន់ទោះជាថាខ្វះខាតបច្ច័យ4ក៏ដោយប៉ុន្តែកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅហ្នឹងគឺព្រះអង្គទ្រង់ឲ្យកម្មយកត្រង់កុសលធម៌ចម្រើនឡើងនឹងឯងទោះជាខ្វះខាតអីនឹងយ៉ាងណាក៏អត់ធន់ទៅឲ្យតែកុសលធម៌ចម្រើនឡើងកុំឲ្យតែលះបង់នៅព្រះមច្ចរិយធម៌ នឹងឯងអញ្ចឹងគឺក្នុងការដែល មនុស្សលោកយើង ដោយច្រើនសពថ្ងៃនឹងត្រូវការប្រាថ្នាសេចក្តីសុខនឹងគ្រប់អង្គគ្រប់គ្នានឹងសិតតែត្រូវការសុខប៉ុន្តែវាបែរទៅជាមិនបានជ្រួតជ្រាបដឹងអំពីសេចក្តីសុខដែលដែលជាទី ប្រាថ្នានឹងឲ្យជាសេចក្តីសុខពិតនោះកុំឲ្យជាសុខខ្លែងខ្លាយដែលជាកាមសុខហ្នឹងអានឹងសុខបោកប្រាស់សុខខ្លែងខ្លាយទេតើនឹងឯងហើយមនុស្សយើងហ្នឹងគឺថាមានការដង្ហូរដង្ហែទៅដើម្បីខ្សែផ្សោយនៅសេចក្តីសុខខ្លែងខ្លាយហ្នឹងហើយបើរបស់អ្វីអ្វីផ្សេងផ្សេងហ្នឹងគឺថាចេះគិតគូររបស់ ខ្លែងខ្លាយអីហ្នឹងយ៉ាងម៉េចយ៉ាងម៉េចនឹងឯងគឺដឹងណាស់មាសដីត្បូងពេជ្រអីអីហ្នឹងដឹងគឺរបស់ខ្លែងខ្លាយចឹងទៅហើយទៀមទារោគរបស់ពិតប្រកបនឹងឯងចង់បានរបស់ពិតស្អីស្អីហ្នឹងចង់បានរបស់ឲ្យបរិសុទ្ធចឹងទៅតែចំណែករឿង ការដែលយល់ដឹងទៅក្នុងសេចក្តីសុខហ្នឹងវាទៅទាំងអស់គ្នាទៅនឹងឯងសេចក្តីសុខដែលមិនមិនមែនជាសេចក្តីសុខពិតប្រកបនោះណានឹងឯងព្រោះសេចក្តីសុខហ្នឹងវាជានុយវាជានុយបានថាវាមិនមែនសុខពិតប្រកបទេ វាបោកបញ្ឆោតហ្នឹងហើយព្រះពុទ្ធអង្គត្រាស់ថាលោកាមិសੰងបច្ចេហេសន្តពេខោតេនឹងឯងឲ្យសម្លឹងព្រះនិព្វាន ដែលជាបរមសុខឯកន្តបរមសុខក៏ នឹងឯងឲ្យលះបង់នៅសាមិសសពនេះនឹងឯងដែលជាគ្រឿងចប់ចម្ពាក់ក្នុងលោកហ្នឹងនឹងពុទ្ធិកាចឹងហើយដល់ទៅមនុស្សយើងដែលត្រូវការសេចក្តីសុខប៉ុន្តែបែរទៅជាត្រេកអរជាមួយនឹងសាមិសសពនឹងទៅច្រើនច្រើនចឹងទៅទាំងតិចណាស់ដែលពុទ្ធបរិស័ទយើង បានមកស្វែងរោគ ឃើញនៅសេចក្តីសុខពិតប្រកបក្នុងព្រះមច្ចរិយធម៌ដែលជាសេចក្តីសុខនឹងឯងជាអនុឡោមបដិបទានាំទៅរកបរមសុខដែលមិនវិលត្រឡប់មករកសេចក្តីទុកក្នុងវត្តដាក់នេះវិញនោះនឹងឯងរបៀបដូចថាកម្លាំងចិត្តដែលដែលស្រឡាញ់បរោះអ្នកបំរើ ក្នុងផ្ទះហ្នឹងកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងហ៊ានរត់ចេញពីផ្ទះ ទៅតាមបរោះហ្នឹងទេបដាចាអីមេដារបស់មហាបណ្ឌកៈចូលៈបណ្ឌកៈហ្នឹងប៉ុន្តែបរោះហ្នឹងមិនមែនអរិយមេអង្គ8មិនមែនមហាកុសលមិនមែនបញ្ញាមិនអាចឲ្យនាងនឹងឯងបានទីពឹង រួចផុតពីការអឡោះឡៃរួចផុតពីសេចក្តីទុក្ខសោកឯណានឹងឯងប៉ុន្តែកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងគឺថាធ្វើឲ្យហ៊ានរត់ចោល សម្បត្តិជាថៃមុខមាត់ម៉ែឪបណ្ណាបណ្ណៃក៏ក៏ហ៊ានរត់ចោលដែរនឹងឯងនេះខ្ញុំណាគ្រាន់តែលើកដើម្បីថា បើយើងមកសាងកម្លាំងចិត្តក្នុងព្រះមច្ចរិយធัวនេះក្នុងសិលសមាធិបញ្ញានេះហើយយើងយើងហ៊ានរត់ចោលភព3ហ្នឹងដោយសារយើងស្រឡាញ់សិលសមាធិបញ្ញាហ្នឹង នឹងឯងដូចជាបរោះអ្នកបំរើអញ្ចឹងប៉ុន្តែនេះដូរមកសិលសមាធិបញ្ញាវិញសិលសមាធិបញ្ញានឹងនាំយើងរត់ចេញ ដោយមិនឲ្យយើងអាល័យត្រឡប់មករកភព3នេះវិញទេ គឺចូលដល់ព្រះ និព្វាន ជាទីពឹងដែលមិនវិលត្រឡប់មករហូតអញ្ចឹងបើយើងសាងកម្លាំងស្រឡាញ់គឺថាពេញចិត្តនឹងព្រះមច្ចរិយធัวនេះដោយដែលព្រះអង្គត្រាស់ថា តណ្ហកយៈរតោហោតិសម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធត្រេកអរនឹងការអស់ទៅនៃតណ្ហានេះការអស់តណ្ហានោះគឺព្រះនិព្វាននឹងឯងចឹងតណ្ហកយៈនឹងនឹងឯងចឹងគឺតលតែយើងយើងសាងកម្លាំងចិត្តក្នុងព្រះមច្ចរិយធัวនឹងហើយមានទំនុកទុកចិត្តថាព្រះមច្ចរិយធัวនឹងអាចនាំយើងឲ្យរួចផុតពីដែនដីមច្ចរាជរួចផុតចាកទុកបាន ដូចជាបដាចារាអញ្ចឹងដែលទុកចិត្តថាបរោះម្នាក់នឹងអាចនាំខ្លួនឯងទៅរកសេចក្តីសុខបាន រីករាយបានធ្វើកូនខ្ទួមមួយនៅព្រៃដូចវិមានប្រាសាទអញ្ចឹងដូចឋានសួគ៌អញ្ចឹងលើសអំពីវិមានប្រាសាទរបស់បៃតាក្នុងក្រុងសាវត្ថីនឹងទៅទៀតតលតែទុកចិត្តអញ្ចឹងបានបានហ៊ានរត់ទៅបានទីពឹងបរោះនឹងក្រន់តែ វាមិនបានជាទីពឹងតែប៉ុណ្ណឹងទេព្រោះសក់នឹងវាសក់បោកប្រាស់សក់ខ្លែងខ្លាយ តែបើយើងណែមកជឿទុកចិត្តព្រះមច្ឆរិយធួយណែអានឹងដែលព្រះពុទ្ធអង្គទ្រង់សម្ដែងបង្ហាញបានជា ទំនុកទុកចិត្តរបស់យើងដែលដែលមិនមានការសោកសៅដែលមិនមានការខកចិត្តគឺថា ព្រះមច្ឆរិយធម៌នឹងអាចនាំឲ្យយើងចេញពីលោកនេះបានដោយដោយមិនមានអាល័យអលយៈសមុខធាតោនឹងហ្នឹងឯងអញ្ចឹងគឺនៅក្នុង ការដែលពុទ្ធបរិស័ទយើងសិក្សាពធัวហើយហ្នឹងហើយជូនគ្រូបងក្នុងសេចក្តីនឹងផងហើយមានបញ្ហាបាសិកាទូចបន្ថាហើយទូចណាំយេនទាំងនៅសៀមរាបនឹងឯងបច្ច័យ4លោកគ្រូបុជាពធัว50ដុល្លារដែលរួមក្នុងប៉ុននឹងផងទៅហើយមានចំនួនស្រាសួរថា តើដោយបាបកម្មអ្វីទៅ ដែលខ្ញុំជាភរិយាហ្នឹងបានជួបបំរើស្វាមីដែលមានជំងឺជាង20ឆ្នាំមកហើយគឺគាត់ស្លាប់មកចំហៀងខ្លួនប៉ុន្តែគាត់ហូបគាត់ប្រសាអីបានធម្មតាអញ្ចឹងគាត់មានចម្ងល់ថាតើបាបកម្មអីទៅវិញអញ្ចឹងដែរហ្នឹងឯងកិច្ចការងារដែលគាត់បានប្រព្រឹត្តធ្វើហ្នឹងយកចិត្តទុកដាក់ថាជាបាបកម្មទៅវិញ ដោយគាត់មិនបាននឹកគិតថាកិច្ចការងារដែលគាត់បានធ្វើនឹងគឺជាកិច្ចការងារដែលដែលជួយអ្នកដតីឲ្យមានសេចក្តីសុខហ្នឹងឯងសម្រាលនៅសេចក្តីទុក្ខសេចក្តីលំបាកហើយជាកិច្ចការងារដែលគួរឲ្យគាត់រីករាយក្នុងការបំពេញពីព្រោះ កើតមកជាមនុស្សមានឱកាសបានបំពេញកិច្ចការងារអីដើម្បីថាជួយអ្នករតីអីអីចឹងទៅ យើងក៏ចេះតែធ្វើទៅប៉ុន្តែវាយូរពេកទៅវាគិតដល់រឿងទុកលំបាក20ឆ្នាំមិនតិចទេហើយនៅបំរើស្វាមីអញ្ចឹងតើជាបាបកម្មអីទៅ ក៏ដូចជាបងប្អូនកូនចៅអីបំរើមេត្តាបិតា10ឆ្នាំ20ឆ្នាំអីចឹងដែរតើជាបាបកម្មអីទៅអានឹងតាមសំណួររបស់គាត់ចឹងជើញលោកគ្រូបងសម្រួលព្រោះបញ្ហាហ្នឹងក៏ជាទូទៅក្នុងកិច្ចការងារដែលប្រព្រឹត្តទៅដើម្បីថែរក្សាអ្នកជំងឺនឹង10ឆ្នាំ20ឆ្នាំ30ឆ្នាំអីក៏មានដែរនឹងឯងដើម្បីបានជា សតិបញ្ញា នៃពុទ្ធបរិស័ទជាទូទៅ ក៏ដូចជាកិច្ចការងារដតីដតីទៀតដែរមិនចំពោះតែ កិច្ចការងារបំរើអ្នកជំងឺនឹងតែប៉ុណ្ណឹងទៅទេ នឹងឯងកិច្ចការងារទូទៅ ដែលយើងត្រូវធ្វើទុកលំបាកអីមែននឹងយ៉ាងណាប៉ុន្តែ យើងមកពិចារណា ត្រង់កិច្ចការងារដែលយើងបានធ្វើនឹងឯងតើជាមហាកុសលឬជាអកុសលនឹងឯងឲ្យយើងត្រឡប់មករីករាយជាមួយនឹងអំពើ ដែលយើង បានធ្វើនឹងទៅវិញទៅអញ្ចឹងវាមិនបញ្ហាអីក្នុង ក្នុងគំនិតដែលយើងថាយើងធ្វើបាបកម្មអីបានជាមកលំបាកលំបិនអីចឹងចឹងគឺជើញគ្រូបងដើម្បីបានបកស្រាយសេចក្តីនឹងហើយតាមប្រធេរៈគុណចាស់ថាអូចាំម៉ោង11បានបញ្ចប់ពធប៉ុន្តែដូចថាកំដល់11អីពេកណាចឹងណាប៉ុន្តែដើម្បីគុណចាស់រៀបចំហាន់អីញាតញោមតែប្រុសអីទាំងអផងទាំងសូមអនុមោទនាព្រះធម៌ អរប្រគុណចំពោះលោកគ្រូជាម្ចាស់របស់ខ្ញុំដែលបានស្ដាប់នៅធម្មកថាដែលលោកគ្រូជាម្ចាស់បានរតនីមកហើយមានជំរឿចូលទៅក្នុងព្រះសទ្ធំនៃព្រះ ដ៏មានព្រះភិយដែលព្រះអង្គទ្រង់បានប្រកាសហើយគឺថាសេចក្តីស្រឡាញ់ក្តីឬក៏កម្លាំងចិត្តក្តីចំពោះជីវិតរបស់យើងរាល់ថ្ងៃនេះដែលមានសន្ទុះ ទៅយ៉ាងខ្លាំងក្លាតួយ៉ាងដូចជាលោកគ្រូជាម្ចាស់បានរតនីមកអំពីសេចក្តីស្រឡាញ់របស់នាងបដាចារាចំពោះមាននុបដែលជាទេសៈរបស់ខ្លួននោះ គឺសេចក្តីស្រឡាញ់នឹងមានកម្លាំងរហូតដល់អាចហ៊ានដាច់ចិត្តមិនអាឡោះអាល័យចំពោះមេត្តាបៃតាដោយមិនខ្វល់មិនអើពើក្នុងកិត្តិយសមុខមាត់របស់ មេត្តាបិតាទុគោរបស់ខ្លួននឹងនឹងគឺពីរោះដោយអត់យ៉ាងណាហើយនឹងសេចក្តីស្រឡាញ់ចំពោះលៀបសការៈដែលជាអំណោយរបស់ខណ្ឌបញ្ញកតប៉ុណ្ណោះនោះ គឺយើងរាល់ថ្ងៃយើងប្រឹងស្រឡាញ់រហូតដល់ដាច់បដូរជីវិតក៏មានដែរដើម្បីឲ្យបានបានទ្រពបានសម្បត្តិបានផលទាំងអស់នឹងដែលជាបរិខារបស់ខណ្ឌបញ្ញកបណ្ណោះ រហូតដល់មានកម្លាំងអាចមិនអើពើជាមួយនឹងអំពើបាបដែលខ្លួនបានធ្វើមិនស្លុតមិនខ្លាចមិនញញើតមិនភ្ញាក់ខ្លួន ទៅក្នុងការស្វែងរកនៅ ពពួកលៀបសការៈទាំងអស់នឹងបាបយ៉ាងម៉េចក៏បាបទៅអកុសលយ៉ាងម៉េចក៏អកុសលទៅយើងហ៊ានយើងហ៊ានបំផុសបំផុលឬក៏យើងបណ្ដោះនៅកម្លាំងនៃសេចក្តីស្រឡាញ់របស់ខ្លួនណាក្នុងជីវិតរបស់យើងណា រហូតដល់ប្រប៉ុណ្ណឹងយើងមើលមើលមើលបាបបាបទៅឲ្យតែបាន របស់នឹងមកជារបស់ អាត្មាឯងធ្លាក់នរកក៏ធ្លាក់ទៅឲ្យតែឲ្យតែបាននៅអវ័យដែលជាទីប្រាថ្នារបស់ អាត្មាអញនោះនោះនោះអញ្ចឹងយើងសពថ្ងៃយើងយើងហាក់ដូចជាយើង បណ្ដោះបណ្ដាលនៅសេចក្តីស្រឡាញ់ខុសខុសឋានៈខុសហេតុគ្រប់បែបយ៉ាងទាំងអស់ដូចជាសេចក្តីដែលលោកគ្រូជាម្ចាស់បានអរតនីមកនោះនោះនោះនោះផ្ទុយទៅវិញបើសិនជាយើងយកសន្ទុះនៃសេចក្តីស្រឡាញ់ពេញចិត្តបដូរផ្ដាច់ទាំងអស់នឹងមក ស្ថិតនៅក្នុងបលប់នៃ ព្រមចរិយធម៌របស់ព្រះអង្គវិញតែយើងបាន ទទួលនៅសេចក្តីតិចអំពី សាសនាព្រមចរិយធម៌របស់ព្រះអង្គនឹងប៉ុណ្ណាតែដែលព្រមចរិយធម៌នេះ ធ្វើឲ្យចិត្តរបស់យើងផុតអំពីបាបធ្វើឲ្យចិត្តរបស់យើង ស្អាតមានពន្លឺស្វាងស្វ័យធ្វើឲ្យចិត្តរបស់យើងនឹងឯងប្រះចាកនៅអវ័យទាំងអស់ដែលជាគ្រឿងសៅមកផុតអំពីការទទួលនៅ អំណោយរបស់ខណ្ឌផុតភពមានអបាយភូមិជាដើមនេះនោះនោះបើសិនជាយើងបែរជាយក ការស្រឡាញ់របស់យើងដែលមានសន្ទុះដែលយ៉ាងក្រៃលែងមកមកក្នុងព្រមចរិយធរហ៊ានបដូរបដាច់ជីវិតហ៊ានលះបង់អវ័យដែលជាសេចក្តី អាល័យរបស់នៅក្នុងលោកហើយហើយសុបសួនទៅនៅក្នុងព្រមចរិយធម៌របស់ព្រះអង្គគឺប្រ កត់ជាយើងបានទទួលនៅសេចក្តីពិតគឺស្ងប់រំលត់ដោយពិតប្រកបនឹងតែម្ដងពីព្រោះអីពីព្រោះត្រូវតែត្រូវតែមានការលះបង់ព្រមចរិយធម៌របស់ព្រះអង្គនេះ គឺត្រូវ តែមានការលះបង់ដាច់ខាតបើមិនមានការលះបង់ទេ គឺយើងមិនអាចទទួល នៅទទួលនៅសេចក្តីសុខដ៏ធំទលំទលាយនេះបានឡើយអញ្ចឹងតាមដែលការស្ដាប់យល់នៅក្នុងធម្មកថារបស់លោកគ្រូជាម្ចាស់ក្នុងព្រះសទ្ធម្មរបស់ព្រះអង្គនេះខ្ញុំអនុមោទនាដល់យ៉ាងក្រៃលែងណាស់គឺថាត្រូវយើងយក សន្ទុះនៃសេចក្តីស្រឡាញ់របស់យើងមកផ្ដោតក្នុងសេចក្តីសុខដ៏ធំទូលំទូលាយនេះ ក្នុងការហ៊ានលះបង់នូវសេចក្តីសុខបន្តិចបន្តួចដែលមាននៅក្នុងខណ្ឌបញ្ញកៈនេះដោយជាព្រះអង្គទ្រង់សម្ដែងមត្តាសុខៈបរិចាគីបាសាជេវិបលាំងសុខខាងជាដើម ព្រះអង្គទ្រង់សម្ដែងថាកាលបើឃើញនៅសេចក្តីសុខធំទលំទលាយគឺសេចក្តីសុខក្នុងព្រះនិព្វានអាស្រ័យដោយព្រមយាន របស់ព្រះអង្គព្រោះការលះបង់នៅសេចក្តីសុខបន្តិចបន្តួច មានប្រមាណតិចតួចនៅក្នុងភពអ្នកដែលមានបញ្ញា កាលបើឃើញនៅសេចក្តីសុខទលំទលាយក្នុងព្រះនិព្វានក៏កប់ដីលះបង់នៅសេចក្តីសុខប្រមាណតិចតួចចេញនេះគឺជាអវាទរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងយើងត្រូវយកការស្រឡាញ់របស់យើង ការពេញចិត្តរបស់យើង ការរីករាយរបស់យើងការចំណូលចូលចិត្តរបស់យើង ដកចេញអំពីសេចក្តីសុខបន្តិចបន្តួចដែលមាននៅក្នុងខណ្ឌបញ្ញកៈមកបង្អោនទៅក្នុងសេចក្តីសុខដ៏ធំទលំទលាយគឺព្រះនិព្វានដែលអាស្រ័យដោយព្រមយានរបស់ព្រះអង្គគឺអរិយមគ្គប្រកបដោយអង្គ8ប្រការនេះឯងដែលខ្ញុំបកណាខ្ញុំបាទអនុមោទនានៅកថារបស់លោកគ្រូជាម្ចាស់សូមអនុមោទនា ហើយចំពោះបញ្ហាលោកម្ចាស់សំណួរដែលសួរក្នុងការដែលបំរើស្វាមីអស់រយៈពេលជាង20ឆ្នាំយោយូរហ្នឹងហើយធ្វើឲ្យលោកនឹងឯងនឿយណាយខ្វល់ខ្វាយ នៅក្នុងភារកិច្ចធ្ងន់ក្នុងការផ្គត់ផ្គង់ចិញ្ចឹមថែទាំនៅស្វាមីនេះតើខ្ញុំបាននៅបាបកម្មអ្វីដែរមិនបាននៅបាតកម្មអ្វីទេគឺទូយ៉ាងដូចជា នៅក្នុងវិជាដកឬក៏នៅក្នុងរឿងរ៉ាវតេតិន នៅក្នុងពុទ្ធសាសនា ទូយ៉ាងដូចជាជាដកមួយឈ្មោះតុនឌីលៈជាដកតុនឌីលៈជាដកណាចឹងកាលនឹងព្រះអង្គមានវិជាជាជ្រុះមានវិជាជាជ្រុះហើយពិខុ នឹងឯងធ្លាប់ជាប្អូនរបស់ព្រះអង្គកាលដែលព្រះអង្គសោយពជាតិជាជ្រូកភ័យពីរឿងស្លាប់ហើយព្រះអង្គទ្រង់ទូលមានដោយពុទ្ធលីលាធ្វើឲ្យប្អូននឹងឯងនឹងឯងមានចិត្តស្ងប់កុំខ្លាចនៅក្នុងសេចក្តីស្លាប់ព្រះអង្គសម្ដែងមកថាណែអូនហើយចូល ប្អូនខ្វល់ខ្វាយតិចទៅដែលគេអញ្ចឹងយើងនឹងគឺប្រយោជន៍ដើម្បីតែសាច់ទេណ៎យើងយើងយើងអត់គិតថាគេអញ្ចឹងនឹងដើម្បីសាច់ទេយើងទៅយល់ឃើញថាគេអញ្ចឹងនឹងដើម្បីឲ្យយើងរស់ហ្នឹងហើយព្រោះយ៉ាងយ៉ាងណាខណ្ឌបញ្ញកៈដែលមានអំណោយលៀបសការៈអញ្ចឹងយើងនៅក្នុងភពនេះមែន មិនប្រយោជន៍ដើម្បីឲ្យយើង បានសុខក្នុងជីវិតរបស់យើង គ្រប់គ្រប់ជាតិនឹងទេតាមពិតខណ្ឌបញ្ញកៈដែលវាយកលៀបសការៈទាំងឡាយដែលមាននៅក្នុងភពមកអញ្ចឹងយើងរស់នៅក្នុងភពដើម្បីវាវាយវាតត់វាធាក់ហើយនឹងសម្លាប់តែប៉ុណ្ណាកន្តែយើងអត់ដឹងដល់យើងអត់ដឹងយើងទៅតែត្រេកអរជាមួយនឹងអាស្អីដែលមាននៅក្នុងស្នោក ដូចជ្រូកអញ្ចឹងហ្នឹងដែលយើងយល់ខុសយើងទៅត្រេកអរជាមួយនឹងអ្វីដែលនៅក្នុងស្នោករបស់មេដែលវាយល់លៀបសការៈនឹងឯងដាក់នៅក្នុងស្នោកដើម្បីអញ្ចឹមយើងក៏ប៉ុន្តែសួរថាដែលវាអញ្ចឹមនឹងវាអញ្ចឹមដើម្បីឲ្យយើងសនុកសុខសប្បាយឬវាអញ្ចឹមដើម្បីតែសម្លាប់នេះឯងដែលយើងត្រូវគិតតនមានប្រអប់របស់ព្រះអង្គ អញ្ចឹងជាដកនឹងរហូតដល់ប្អូននឹងឯងគេឈប់សម្លាប់អញ្ចឹងទៅដល់យើងមើលមើលមករយៈកាលចន្លោះមកពពុទ្ធពពុទ្ធមកពពុទ្ធណាដល់ទៅភិក្ខុនឹងមកបានបួសជាភិក្ខុព្រះអង្គជាព្រះសម្មាសម្ពុទ្ធភិក្ខុនឹងឯងនៅតែញាប់ញ័រខ្លាចនៅសេចក្តីស្លាប់អញ្ចឹងព្រះអង្គនឹងឯងហៅភិក្ខុមកថា អើយភិក្ខុឯងនេះមិនញាប់ញ័រតែតែឥឡូវទេកាលនោះក៏ភ័យយ៉ាងដែរក៏តែបានតថាគតនឹងឯងជួយ ទៅចឹងទៅក៏បាត់ភ័យឥឡូវមកបន្តទៀតដែរមកបន្តភ័យទៀតដែរអញ្ចឹងព្រះអង្គនៅតែ មានមេត្តាករុណា ជួយភិក្ខុនឹងឯងទីបំផុតព្រះអង្គសម្ដែងពជាដកនឹងចប់ ភិក្ខុតាំងនៅក្នុងសតបតិផលអញ្ចឹងបើសិនជាអ្នកម្ចាស់សំណួរយល់ឃើញថា ខ្លួនឯងនឹងឯងបំរើស្វាមីនឹងឯងតើខ្ញុំធ្លាប់ធ្វើបាបកម្មអ្វីដែរអញ្ចឹងយើងមកនិយាយអំពីរឿងព្រះសម្មាសម្ពុទ្ធដែលជួយសត្វលោកទាំងអស់ដើម្បីឲ្យរួចផុតអំពីសេចក្តីពុកសេចក្តីទុកទាំងអស់ហ្នឹងតើព្រះសម្មាសម្ពុទ្ធធ្វើបាបកម្មអីដែរអានេះវាទៅអញ្ចឹងវិញហ្នឹង មិនមែនបាបកម្មទេ គឺជា មេត្តាកម្មករណាកម្មរបស់ព្រះមហាសម្មាសម្ពុទ្ធដែលនៅក្នុងមហាករណាគុណសមាបត្តិញាណយើងឲ្យត្រូវដឹងអញ្ចឹងអញ្ចឹងបានជាព្រះអង្គអនិច្ចសត្វលោកដោយដោយមិន ដោយមិនតិចតួចទេគឺ អាណិតសត្វលោករហូតសូម្បីតែសត្វលោកនឹងមានពីជាមួយនឹងព្រះអង្គក៏ព្រះអង្គនៅតែអាណិតដែរអញ្ចឹងបើយើងយល់កន្លែងនឹងត្រង់ដែលលោកម្ចាស់សំណួរដែលបំរើស្វាមីជាង20ជិត20ឆ្នាំណាគឺលោកម្ចាស់សំណួរមិនមែនធ្លាប់តែបំរើតែឥឡូវទេពីពីមុនមកពីធ្លាប់បំ រើអាណិត ស្មោះត្រង់ជាមួយនឹងស្វាមីនឹងឯងពី មុនមានមេត្តាស្ថិតនៅក្នុងភាពមិនក្បត់ មិនមើលងាយមិនយកចិត្តទុកដាក់មកពីលោកម្ចាស់សំនួរនឹងពីមុនជាមួយនឹងស្វាមីដែលជាជំងឺណា គឺធ្លាប់បានជួយច្រើនជាតិណាស់បានជា ឥឡូវនេះ នៅតែបានជួយគាត់បំពេញគាត់នឹងឯងរហូតឬយើងឃើញថាមនុស្សស្លាប់ពាក្យកដាខ្លួនឲ្យលោកបំរើចិត្ត20ឆ្នាំឲ្យរស់នៅមិនមែនការថែទាំនឹងទីទួចទេគឺការថែទាំអំពីភារជានឹងគឺមានសភាពខ្លះខ្នែងយកចិត្តយកទុកដាក់ ជាមួយនឹងស្វាមីសម្បើមណាស់យកសេចក្តីទុករបស់ស្វាមីមកជាសេចក្តីទុករបស់ខ្លួនឯងអញ្ចឹងវាចូលត្រូវជាមួយនឹងព្រះអង្គរបស់ព្រះអង្គនឹងរក្សានេះរក្សានៅខ្លួនឯងក៏ឈ្មោះថារក្សានៅបុគ្គលដ៏តេរក្សាបុគ្គលដ៏តេក៏ឈ្មោះថារក្សាខ្លួនឯងដោយ ព្រមវិហេរធរមានមេត្តាព្រមវិហេរធរមានករណាព្រមវិហេរធរអញ្ចឹងបានសេចក្តីសរុបមកមិនមែនដោយការដែលប្អូនស្រីលោកម្ចាស់សំនួរនឹងមានបាបកម្មទេគឺមកអំពីអធិស្រ័យព្រមវិហេរធររបស់លោកម្ចាស់សំនួរនឹងធ្លាប់មានពីយូរណាស់មកហើយ រហូតដល់តែឥឡូវណា មេត្តាព្រំវិហារធម៌ហ្នឹងនៅតែដោះដាលចម្រើននៅក្នុងប្អូនស្រីដែលលោកម្ចាស់សនួរនឹងឯងជានិច្ចនេះ គឺជាគុណភាពជាគុណធម៌របស់ លោកម្ចាស់សំនួរដែលបានធ្វើចំពោះស្វាមីនឹងតែម្ដងហើយក៏ជាសេចក្តីសុខជាអបនិស័យទៅជាតិណានាគឺប្អូនស្រីលោកម្ចាស់សំនួរនឹងគឺមានអធិស្ឋាន ធ្ងន់ទៅដោយព្រមវិហិរធរអញ្ចឹងចំពោះខ្ញុំផ្ទាល់សូមឲ្យមេត្តារបស់ លោកម្ចាស់សំនួរក្តីឬក៏ករណាក្តីទៅអនាគតជាតិសូមឲ្យបានទៅជា មេត្តាវិមុតមេត្តាចេតោវិមុតករណាចេតោវិមុត ចំពោះជីវិតរបស់ ប្អូនស្រីដែលជាម្ចាស់សំណួរកុំបីអខានឡើយសូមអនុមោទនីសូមគោរពជូនដល់លោកគ្រូជំទាស់ណាសូមអនុមោទនីដែលបានស្ដាប់នៅសេចក្តីនៃពធូដែល លោកគ្រូទាំង3បានរតនីមកប្រកាសសម្ដែងប្រគេនជូនកណាគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទហើយអាស្រ័យនៅសេចក្តីជ្រះថ្លារបស់កណាគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទក្នុង ការទទួលយកនៅសេចក្តីនៃពធូរ របស់ព្រះសម្មាសម្ពុទ្ធដែលលោកគ្រូបានរតនីប្រកាសសម្ដែងហើយក៏សំខាន់ណាស់សភាពនៃសេចក្តីជ្រះថ្លារបស់កណ្ដាគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទដែលត្រូវបញ្ចេញមកដើម្បីទទួលយកនៅរសនៃពធូរបស់ព្រះសម្មាសម្ពុទ្ធទាំងដែលយើងបាន ស្ដាប់អ្នកសិក្សាមកហើយគឺថាការប្រព្រឹត្តនៅប្រមចរិយធម៌នៅក្នុងសំណាក់របស់ព្រះតមានវិភាកនឹងគឺប្រព្រឹត្តទៅដើម្បីប្រយោជន៍ណាមានទិដ្ឋធម្មិកដ្ឋប្រយោជន៍មានសម្បរាយកដ្ឋប្រយោជន៍ហើយនឹងប្រយោជន៍ដល់ប្រសើរពងពោះគឺបរមត្ថប្រយោជន៍គឺព្រះនិព្វាន ដែលជាទីបំផុតនៃសេចក្តីទុក្ខព្រោះអាស្រ័យការប្រព្រឹត្តនៅប្រាមចរិយធัวនៅក្នុងសម្ណាក់របស់ព្រះដ៏មានពភៈនឹងឯងបើសូមអនុមោទនីបាទ